បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅ លំហាត់មួយ លំហាត់នេះពាក់ព័ន្ធជាមួយនឹងអឺគណិតវិទ្យាបាទលំហាត់នេះពាក់ព័ន្ធជាមួយនឹងគណិតវិទ្យាដែលយើង និយាយអំពី របៀបនៅក្នុងការដោះស្រាយសមីការដឺក្រេទី2មានមួយអញ្ញត្តិ ចឹងអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានជួបរួចមកហើយអំពីរបៀបដោះស្រាយនៅលំហាត់សមីការបាទលំហាត់សមីការដែលមានអញ្ញត្តិតែមួយហើយ degree ទី2បាទចឹងលំហាត់បែបនេះវាមាននៅលក្ខខណ្ឌពិសេសរបស់វាវាមាននៅលក្ខខណ្ឌពិសេសរបស់វា ដែលលក្ខខណ្ឌពិសេសរបស់វានោះ តម្រូវឲ្យយើងយកនៅមេរៀនមួយយកមកធ្វើការចែករំលែកក៏ដូចជាធ្វើការ apply ចឹងមេរៀនដែលពាក់ព័ន្ធជាមួយនឹងការដោះស្រាយនៅលំហាត់គណិតវិទ្យាអឺដែលនិយាយអំពីសម័យកាលដឺក្រេទី2នេះគឺយើងយកនៅមេរៀន decision making បាទ decision making ហ្នឹងយកមកធ្វើការ apply បាទ អញ្ចឹងដើម្បីអាច apply នៅមេរៀននេះបាន ទីមួយអ្នកទាំងអស់គ្នាត្រូវចេះ អំពីរបៀបនៅក្នុងការដោះស្រាយលំហាត់ហ្នឹងហើយទី2អ្នកទាំងអស់គ្នាត្រូវចេះមេរៀនពាក់ព័ន្ធជាមួយនឹង decision making នោះយើងនឹង combine រវាងកੰលឹះលក្ខខណ្ឌពិសេសរបស់វានឹងជាមួយទៅនឹង structure នៃភាសាកូដរបស់យើងឥឡូវកុំឲ្យខាតពេលយើងចូលមកមើលអំពីករណីពិសេសពិសេស នៅក្នុងការដោះស្រាយសមីការដឺក្រេទី2មានមួយអញ្ញាតទាំងអស់គ្នាអញ្ចឹងទី1គឺលក្ខខណ្ឌ a + b + c ស្មើ0ណាដែល a ហ្នឹងมันស្មើ0បាទដែល a ហ្នឹងខុសពី0នឹងឯងអញ្ចឹង គេអាចទាញបាន x អងស្មើនឹង1 x ដឺស្មើនឹង c លើ a បាទនេះគឺជាករណីពិសេសកាលណាបើយើងឃើញករណីពិសេសនៅពេលដែលយើងដោះស្រាយលំហាត់យើងអាចទាញសន្និដ្ឋានតម្លៃ x អង x ដឺបានតែម្ដងចំណែកឯករណីទី2អឺយើងហៅថាករណីពិសេសទី2គឺ a + c ស្មើនឹង b អញ្ចឹងបើចូលក្នុងករណី a + c ស្មើនឹង b យើងអាច ទាញបានតម្លៃ x អងស្មើនឹងដក1តម្លៃ x ដឺស្មើនឹងដក c លើ a អញ្ចឹងកាលណាដែលវាចូលលក្ខណៈពិសេសបែបនេះរាល់លំហាត់ទាំងអស់យើងអាចអនុវត្តទៅតាមលក្ខខណ្ឌពិសេស ដែលមាននៅខាងលើហ្នឹងក៏ប៉ុន្តែប្រសិនបើករណី ABC របស់យើងដែលបញ្ចូលទៅវាខុសអំពីលក្ខខណ្ឌពិសេសខាងលើ យើងអាចដោះស្រាយតាមរូបមន្តទូទៅ ដែលយើងឲ្យឈ្មោះថាការដោះស្រាយសមីការដឺក្រេទី2តាមឬបេតាបាទតាមឬបេតាអញ្ចឹងមុននឹងយើងឈាន ទៅដល់ការរកឬបេតាទី1យើងត្រូវដឹងអំពីការរកបេតាសិនអញ្ចឹងបេតាអឺស្មើនឹងបេការ៉េដក 4AC ណាអញ្ចឹងនេះគឺជាករណីដែលអឺយើងស្វែងរកបេតានៅក្នុងសមីការ បន្ទាប់មកយើងរកបេតាឃើញហើយបេតារបស់យើងអាចតូចជាង0បើយើងរកបេតារបស់យើងតូចជាង0រកឃើញថាបេតាយើងតូចជាង0នោះសមីការរបស់យើងអត់មានឫសទេ សមីការរបស់យើងអត់មានឫសទេក៏ប៉ុន្តែក្នុងករណីដែលយើងរកឃើញថាបេតារបស់យើងស្មើនឹង0យើងអាចទាញបាន x អង x ដឺស្មើគ្នា ដែល x អង x ដឺហ្នឹង ស្មើនឹងដក b លើ 2r ណាស្មើនឹងដក b លើ2 2r បាទអញ្ចឹងគឺបែបហ្នឹងនៅក្នុងករណីដែលយើងរកឃើញថា beta ស្មើនឹង0យើងអាចទាញបានតែម្ដងគឺទាញតម្លៃដកដក b លើ 2r ហ្នឹងគឺតម្លៃ x អង x ដើហើយករណីមួយទៀតបានន័យថាมันតូចជាងมันស្មើប្រកាសជាធំជាងហើយ ចឹងយើងទាញតាមករណីរបស់យើង គឺ x អងស្មើនឹងដក b បូកទៅនឹងរឹស beta បូកទៅនឹងរឹស beta អញ្ចឹង beta របស់យើងបញ្ចេញក្រៅរឹសមកយើងបូកវាចែកនឹង 2r ចែកនឹង 2r រីឯដល់ពេល x ដដក b ដករឹស beta លើ 2r ដូចគ្នាអញ្ចឹងគ្រាន់តែខុសសញ្ញាទេគឺខុសសញ្ញាត្រង់ថា x អងគឺបូក header គឺដកណាដកឬ beta លើ PR ឥឡូវយើងនឹងចូលទៅ អនុវត្តការសរសេរកូដទាំងអស់គ្នាហើយយើងនឹង follow ទៅតាមលក្ខខណ្ឌពិសេសពិសេសដើម្បីដោះស្រាយសម័យការរួចយើងនឹងធ្វើការ apply នៅ sample ឬក៏ឧទាហរណ៍ផ្សេងផ្សេងចូលទៅក្នុង project ឬក៏កម្មវិធីរបស់យើងនឹងតើកម្រិតនៅក្នុងការដោះស្រាយសម័យកាលរបស់កម្មវិធីយើងត្រូវ បានកម្រិតណាឥឡូវយើងចូលមកដល់កម្មវិធី deal C++ របស់យើងទាំងអស់គ្នាឥឡូវយើងចូលទៅក្នុង new យកពាក្យថា soft file យើងចាប់ផ្ដើមដំណើរការសរសេរកូដទាំងអស់គ្នា បែបទី1យើង complex គឺយើងត្រូវ include នៅ header file stdio.h តបមកទៀតគឺយើងត្រូវ include include មួយទៀតគឺ include mat.h បាទអឺដើម្បីយើងបញ្ចេញឬកើតតតែយើង include mat.h បន្ទាប់មកទៀតគឺយើងដាក់ main យើងចូលមក main របស់យើងហ្នឹងហើយយើង return វាទុកសិន return 0ឲ្យមក ឥឡូវចូលអ្នកទាំងអស់គ្នា ធ្វើការគិតទាំងអស់គ្នាអញ្ចឹងនៅក្នុង សម័យកាវាមានអថេចំនួនប្រមាណអញ្ចឹងតម្លៃដែលយើងត្រូវរកមាន A មាន B មាន C អញ្ចឹងយើងដាក់មកគឺ INT A B ហើយនឹង C បាទបន្ទាប់មកទៀតតើយើងត្រូវរកអឺស្អីខ្លះនៅក្នុងលទ្ធផលរបស់សម័យកាលដឺក្រេទី2របស់យើងហ្នឹង ចឹងទី1គឺយើងមាននៅ beta បាទយើងមាននៅ beta ចឹង beta នេះយើងតាំងវាដោយ float ចុះយើងមាន beta តោះមកយើងមាន root beta បាទ root beta ហើយយើងមាននៅ x អងយើងមាននៅ x x ដឺបាទយើងមាននៅ x អងយើងមាននៅ x ដឺចឹងអ្វីដែលគេត្រូវការធ្វើការបញ្ចូលនៅគណៈពេលដែលកូដរបស់យើងដំណើរការ គឺគេត្រូវការបញ្ចូលតម្លៃ ABC នឹងឯងអញ្ចឹងយើងត្រូវ print បាទ print យើងដាក់ថា enter number number A បាទ enter number A បន្ទាប់មកយើងធ្វើការ scan S មកភាគរយបាទគឺភាគរយ D ក្បៀសវាមួយមកគឺ N NA NA យើង print មួយទៀតគឺ print print B enter number number B តបមកទៀតគឺ scan scan S ភាគរយបាទគឺភាគរយ D ក្បៀសវាមួយមកគឺ and and B and B print បាទ print S print S enter number C អញ្ចឹងយើង scan ទៀតមកគឺ scan scan S ភាគរយ ភាគរយ D ដដែលហើយយើងក្បៀសមក and and C នៅពេលនេះគឺយើងបានហើយ គឺយើងបាននៅតម្លៃរបស់បាននៅតម្លៃរបស់ ABC ឥឡូវយើងត្រូវការរកនៅលក្ខខណ្ឌពិសេសរបស់យើងអញ្ចឹងដើម្បីបានលក្ខខណ្ឌពិសេសរបស់យើងយើងត្រូវសិក្សាវា សិក្សាថាប្រសិនបើ A បូក B បូក C វាស្មើនឹង0ណា ចឹងបានន័យថាករណីពិសេសទី1បើវាស្មើនឹង0នោះយើងនឹងទាញបាន x អងស្មើនឹង1 x ដឺបាទ x ដឺស្មើនឹងអឺ c ស្មើនឹង c លើ a បាទអញ្ចឹងស្មើនឹងបាទគឺស្មើនឹងអឺ c លើ a ណាស្មើនឹង c លើ a អូខេឥឡូវយើងចូលមកដាក់លទ្ធផលរបស់វា print បាទ print print s ចឹងដាក់ថា x អឺ x អងបាទសរសេរថា x អងស្មើនឹងភាគរយ 0.2s n n x ដឺ x ដឺស្មើនឹងភាគរយនៃ 0.2s ស្មើនឹង 0.2s ក្បៀសវាមួយមក x អងក្បៀសវាមួយទៀតគឺ x x ដឺ x អង x ដឺបាទអញ្ចឹង print វាមកគឺវាឃើញតម្លៃ x អងស្មើប៉ុន្មាន x ដឺស្មើប៉ុន្មានអូខេចឹងយើងអាចដាក់សម្គាល់វាតិចតិចទៅគឺ trip 31បាទ31មានន័យថាវាចូលក្នុងករណីពិសេសទី1ឥឡូវចូលករណីពិសេសរបស់យើងទី2ផ្ទុយទៅវិញយើងអាចសរសេរថា L A បូកបាទបូក B ស្មើនឹង C ស្មើ C នោះយើងទាញបាន x អងស្មើនឹងដក1អូខេ x អងស្មើនឹងដក1 header ស្មើនឹង dot អឺ say បាទយើងអាចដាក់វងខ្យល់ចេះ say លើលើ a បន្ទាប់មកយើង ធ្វើការ print ដូចខាងលើអញ្ចឹងគឺយើង print print s ដាក់ថា trip trip to បាទ trip to x អង x អងស្មើនឹងភាគរយ 0.2s 0.2s and header header ស្មើនឹង 0.2s ps ក្បៀសវាមួយមកគឺ x អង x អង and header header អូខេខេចឹងភាគរយភាគរយអឺ 0.2s អូខេឥឡូវយើង ឃើញថាយើងមានចំនួន2លក្ខខណ្ឌហើយឥឡូវយើងចូលលក្ខខណ្ឌទី3បានន័យថាយើងអាចចូលលក្ខខណ្ឌ beta គឺយើង L តែម្ដងទៅគឺ L L គឺយើងចាប់ផ្ដើមរកនៅ beta របស់យើងតែម្ដង beta គឺស្មើនឹងអឺ B បាទ B ការ៉េបានន័យថាស្មើ B គុណឲ្យគុណឲ្យ B ដកដកឲ្យកន្សោមនេះកន្សោម4 គុណនឹងអាគុណនឹងសេបាទអញ្ចឹងយើងបានកន្សោម4គុណអាគុណសេហើយឥឡូវយើងចាប់ដើមសិក្សាទៅលើបេតាម្ដងដំបូងយើងសិក្សាតម្លៃ ABC ឥឡូវយើងសិក្សាតម្លៃបេតាប្រសិនបើបេតាបេតារបស់យើងវាតូចជាង0ណាប្រសិនជាបេតារបស់យើងតូចជាង0 យើងត្រូវ print វាមក print s ដាក់ថា equal បាទដាក់ថា equal sin equal sin no root បាទ equal sin no root អញ្ចឹងបានន័យថាវាអត់មានរឹសទេវាអត់មានរឹសទេបើសិនជាក្នុងករណីដែល beta របស់យើងហ្នឹងវាតូចជាង0បាទមួយទៀតមួយទៀតក្នុងករណី L បាទដាក់សេ L L is beta បាទ beta ស្មើនឹងស្មើនឹង0អញ្ចឹងករណីនេះវាអាច beta យើងស្មើ0ដែរអញ្ចឹងបើក្នុងករណី beta ស្មើ0គឺយើងអាចរក x អងស្មើនឹង x ដឺតែម្ដងណា x អងស្មើនឹង x ដឺអញ្ចឹងយើងមិនបាច់ទៅសេច្រើនទេគឺយើងរក x អងតែម្ដងទៅ x អងស្មើនឹង បាទ x អងស្មើនឹងដក b លើ 2r ដក b លើ 2r អញ្ចឹងសរសេរដក b លើលើកតាឲ្យ2គុណនឹង r គុណនឹង r កាលណាកសោមយើងអាចសរសេររង្វង់ខ្ចក់បិទបើកអីចឹងទៅបន្ទាប់មកយើងចាប់ដើម print print បាទ print s អឺខាងនេះយើងអាចដាក់អឺ trip trip 3បាទ trip 3 បន្ទាប់មកទៀតយើងដាក់ថា x អង x អងស្មើនឹង x ដើស្មើនឹងភាគរយបាទភាគរយ 0.2s ក្បៀសវាមួយមកគឺ x អងនឹងឯង x អងនឹងឯងអញ្ចឹងបានន័យថាតម្លៃតើ x អងមួយទៅបានហើយដោយសារតែភាគរយរបស់ x អងហើយនឹង x ដើនឹង វាស្មើគ្នាបានន័យថាអាញាត់របស់ x អង x ដឺនឹងវាប៉ុនគ្នាអញ្ចឹងអឺចម្លើយតែមួយ x ដឺក៏ប៉ុណ្្នឹង x អងក៏ប៉ុណ្្នឹងអូខេឥឡូវយើងចូលករណីអឺមួយទៀតករណីមួយទៀតគឺករណីផ្ទុយផ្ទុយអំពីលក្ខខណ្ឌតូចជាងលក្ខខណ្ឌស្មើប្រកាសជាវាធំជាងហើយអញ្ចឹងបើវាធំជាងយើងត្រូវរកឫសបេតាអញ្ចឹង root បេតា root beta ស្មើនឹងស្មើនឹង XQRT បាទ XQRT ហ្នឹងគឺរឹសហើយរឹសការ៉េបាទរឹសការ៉េនៃ beta របស់យើងនៃ beta របស់យើងអញ្ចឹងបើ beta របស់យើងស្មើ4រឹសនៃ4គឺស្មើនឹង2អូខេអញ្ចឹងយើងចាប់ដើមមើល x អងស្មើអីទៅ x អង x អងស្មើនឹងដក b ដក b បូកបូកឲ្យគេបាទបូក ឲ្យអឺបូកឲ្យណាអឺនេះគឺបូកឲ្យរឹសបេតាបូកឲ្យរឹសបេតាអញ្ចឹងបូកឲ្យបេតាតែម្ដងបូកឲ្យបេតាអញ្ចឹង root បូកឲ្យ root បេតា root បេតាហើយចែកចែកឲ្យ2 2a ចែកឲ្យ2គុណនឹងគុណនឹង a បាទគុណនឹង a ខេអញ្ចឹងយើងអាចរកឃើញហើយគឺ x អងរីឯ x ដឺ x ដឺស្មើនឹងដក b ដូចគ្នាដកនឹង root root beta root beta ចែកឲ្យចែកឲ្យ2 2គុណនឹងគុណនឹង a គុណនឹង a អញ្ចឹងយើងបាននៅ x ដឺហើយបាននៅ x ដឺហើយ ដល់លទ្ធផលរបស់វាយើងអាចសរសេរថា print s print s បាទ print s យើងដាក់ថា x អង x អងស្មើនឹងស្មើនឹងភាគរយ0.2 s and x ដឺ x ដឺស្មើនឹងអឺភាគរយ0.2 s តបមកក្បៀសមក x អង x ដឺ x អង x ដឺចឹងកន្លែងនេះអាចដាក់ថា trip trip អឺ trip ខ្ញុំដាក់ trip 5ហើយកន្លែងនេះ trip 4 trip 4អូខេត្រង់នេះ trip trip 3 trip 3 ចឹងចូលទឹក4ករណីនេះយើងអាចកត់សម្គាល់ថាតើវាយកលក្ខខណ្ឌមួយណា មកដោះស្រាយអូខេបាទយើងចុច save file របស់យើងមកអឺខ្ញុំដាក់ឈ្មោះថា example equal sin ហើយយើងយកពាក្យថា csos យើងយកពាក្យថា csos and យើងចុចសៀវវាមកអូខេឥឡូវយើងចាប់ផ្ដើម run បាទចាប់ផ្ដើម run យើងចូលករណីដំបូងសិនបើសិនជា a + b + c ស្មើ0អញ្ចឹងធ្វើម៉េចដើម្បីបានគឺបញ្ចូលលេខ2បញ្ចូលលេខដក4អញ្ចឹងមកតោះមកបញ្ចូលលេខ2ទៀតចូលលេខ2ទៀតអញ្ចឹងវាចាប់យកនៅលក្ខខណ្ឌពិសេសទី1មក មកធ្វើគឺវាចូលលក្ខខណ្ឌពិសេសទី1 ចឹងឥឡូវយើងតេស្តលក្ខខណ្ឌពិសេសទី2អញ្ចឹងលក្ខខណ្ឌពិសេសទី2គឺ a បូក c ស្មើនឹង b អញ្ចឹង a បូក c ស្មើនឹង b បានន័យថាយើងអាចដាក់2យើងអាចដាក់4ហើយយើងអាចដាក់ដាក់2ហើយលក្ខខណ្ឌពិសេសរបស់វាគឺលក្ខខណ្ឌទី k បាទនេះគឺវាវាវារត់ទៅចូលនៅអឺស្មើនឹង4 បាទនេះវាចូលទៅលក្ខខណ្ឌទី4ហើយបាទគឺវាចូលមកក្នុងលក្ខខណ្ឌមួយនេះវាចូលមកលក្ខខណ្ឌមួយនេះអញ្ចឹងយើងមើលលក្ខខណ្ឌទីអឺនេះរបស់យើង បាទគឺ យើងទៅសេខុសលក្ខខណ្ឌគឺយើងអាចទៅសេថា C ស្មើនឹងស្មើនឹង B ស្មើនឹង B អូខេអញ្ចឹងយើង run វាសាថ្មីទៅអញ្ចឹងយើងអាចដាក់2អាចដាក់4អាចដាក់2 អូខេអញ្ចឹងលទ្ធផលរបស់វាត្រូវហើយគឺ x អងស្មើដក1 x ដឺស្មើនឹងដក1ដែរអូខេដោយសារអីបានស្មើនឹងដក1គឺវាដក c លើ a c របស់យើងវា2 a របស់យើង2 2ចែក2បាន1សញ្ញាដកពីមុខយើងបានដក1ឥឡូវយើងអាចអឺតេស្តអំពីឬបេតាបាទអាចតេស្តឬបេតា ចឹងឬ beta ចង់ឲ្យវាតូចជាង0 b ត្រូវតែតូចជាងតម្លៃ abc ហ្នឹងទៅគឺយើងបានឬ beta តូចជាងហើយចឹងខ្ញុំតេស្តវាសាកមើលឧទាហរណ៍ថាឥឡូវយើងដាក់2ដាក់2ត្រង់នេះយើងដាក់2ហើយ c យើងត្រូវធំជាងអីចឹងទៅចឹងវានឹងអត់មានឬហើយសមីការរបស់យើងអត់មានឬទេឥឡូវយើងដាក់ អឺឲ្យវាចូលរកករណី x អង x ដឺក្នុងករណីរករឹតបេតាហ្នឹងបាទយើងអាចដាក់ថា4 4ហើយយើងអាចដាក់4ទៀតចឹងទៅ2ណាចឹងវាចូលលក្ខណៈដដែលចូលដដែលចឹងយើងតេស្តមួយសារទៀតយើងតេស្តថា4តេស្តថា2 4 1 បាទនេះគឺវាចូលករណីពិសេសចុងក្រោយហ្នឹងគឺ trip 5ហ្នឹងគឺ x អងស្មើនឹងដក3.29ហើយនឹង x ដឺស្មើនឹងដក4.71បាទ ចឹងខ្ញុំសូម demo បង្ហាញអ្នកទាំងអស់គ្នាត្រឹមប៉ុណ្ណេះសិនចុះហើយយើងអាចសរសេរតាមហើយអនុវត្តឬក៏យកនៅ sample ដែលមាននៅតាមអ៊ីនធឺណិតមកតេស្តដើម្បីរកលទ្ធផលឲ្យឃើញថាដូចឬក៏យ៉ាងណា បាទចឹងសូមអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះ